ព្រលឹមអរគុណអរគុណមកតាំងពីនេះលៀងអាយ ឬមួយស្រីនៅសូនយំចាំនៅ ខ្លួនអូនពេញក្រមុំយប់នាំតែខ្មាស់គ្នាចុះថ្លៃដើមបីលួងចឹងស្រែខ្លួនបងអូនយកទេ Yo. ទាំងទ្រទាំងស្រីបានប្រាអើយដូចជារស់ថ្មី ចាប់ចាប់ក៏ចាប់ចាប់ធនលកខាកុំចាប់បាក់បើដៃទៅចាប់ចាប់ក៏ចាប់សនដកខាកុំចាប់បាក់សន្សំវិទុក្រមានកំឡាក់កុំចាប់អាំងប្រយ័ត្នក្រោយក្រោយអោបអោបអោបអោបអោបអោបអោបអោបអោបអោប យីចាមួយ jump, jump. ភាពខ្ញុំនេះទុកក្រមានកំ សំខាន់អង្អែបានចងមកពីសៃតពអនាចរណៃបាក់បានតែទីស្រី ដៃក៏បានដៃល្អទាំងអស់ណាក៏ដៃដែរ ចង់មកពីស្អីរត់ពអនាចរណៃបាក់បានណែពីស្រី